ប្រិមិត្តជាទីមេត្រី ចូលវ័យ18ឆ្នាំ កូនរបស់ស្រីលៀមឡើងក្រមុំស្ដោកឯសម្រស់វិញស្អាតញែកអាចនិយាយបានថា បច្ចុប្បន្នតារាកំ pl ែងអ្នកនាងស្រីលៀបនៅតែមានប្រជាប្រិយភាពនិងទទួលបានការពេញចិត្តពីអ្នកគាំទ្រជាច្រើនទៅលើសមត្ថភាពពោពេញដោយវោហារស័ព្ទចាក់ទឹកមិនលិចផ្ដល់ជាសំណើចនិងភាពរីករាយដល់ទស្សនិកជនដោយឡែកក្រៅពីការងារនៅក្នុងវិស័យសិល្បៈអ្វីដែលធ្វើឲ្យ fan ចាប់អារម្មណ៍ហើយនោះ គឺងាកមកមើលពីជីវិតឯកជននិងការរស់នៅប្រចាំថ្ងៃរបស់តារាកំ pl ែងរូបនេះកាន់តែមានសុភមង្គលនៅពេលដែលបង្ហាញពីសកម្មភាពជួបជុំគ្រួសារនិងកូនកូនមិនត្រឹមតែប៉ុណ្ណោះថ្មីថ្មីអ្នកនាងស្រីលៀបស្រាប់តែធ្វើឲ្យ fan fan ភ្ញាក់ផ្អើលក្រោយពីរូបនាងបានបង្ហាញរូបភាពកូនស្រីពេញវ័យក្រមុំចូល18ឆ្នាំជាមួយនឹងសារបង្ហោះរីករាយថ្ងៃកំណើតដល់ប្អូនស្រីទៀតផង។ ជាមួយគ្នានេះដែរបណ្ដាអ្នកគាំទ្រដែលបានឃើញហើយក៏បានចូលមកសរសើរចាប់ភ្លឹកពីសម្រស់កូនស្រីរបស់តារាកំ pl ែងរូបនេះ គឺមានភាពស្រស់ស្អាតតាក់ទាញមិនចាញ់អ្នកម្ដាយនោះឡើយចានេះគឺជាសម្រស់កូនស្រីរបស់ស្រីលៀមដែលជាតារាកំ pl ែងដ៏ល្បីដែលបច្ចុប្បន្នគាត់មានអាយុ18ឆ្នាំហើយឃើញថាស្រស់ស្អាតដូចជាផ្កាក្រពុំអញ្ចឹងទម្រង់មុខស្អាតបែបធម្មជាតិ